មិនតន់រៀបការផងអុកញ៉ាយឹមតាស្រងហៅម៉ាក់អេអ៊ីជាប្រពន្ធឡើងពេញពេញមាត់ឮហើយពិតជាផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហ៍វ័យកណ្ដាលរបស់អង្គញាយឹមតាស្រងនិងអ្នកជំនួញម៉ាអ៊ីអ៊ីកាន់តែស្អិតរមួតនិងស៊ីជម្រៅខណៈថ្មីថ្មីនេះអ្នកនិពន្ធរូបនេះក៏បានហៅគូស្នេហ៍របស់ខ្លួនថាជាប្រពន្ធឡើងពេញពេញមាត់ដែលធ្វើអ្នកលេងបណ្ដាញសង្គមមួយចំនួនដែលគ្រប់គ្រងបានសម្ដែងការត្រេកអរនិងសរសើរពីភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ។ មិនមានអ្វីត្រូវលាក់លៀមទៀតឡើយពេលនេះចំណងស្នេហ៍របស់អ្នកនិពន្ធបទចម្រៀងដែលមានប្រជាប្រិយភាពដែលពេលនេះមានងារជាអុកញ៉ានោះកាន់តែបើកចំហនិងបង្ហាញភាពផ្អែមល្ហែមក្រោយលេចឮថាគូស្នេហ៍វ័យកណ្ដាលមួយគូនេះត្រៀមដឹកដៃគ្នាចូលរោងការក្នុងពេលខាងមុខនេះ។ អ្វីដែលកត់សម្គាល់នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរដែលទៅតែរំលងទៅនេះអង្គញាយឹមតាស្រងក៏បានបណ្ដើគូស្នេហ៍ម៉ាអ៊ីអ៊ីទៅធ្វើបុណ្យរួមគ្នានឹងដើរលេងកំសាន្តជាលក្ខណៈគ្រួសារដែលមើលទៅពិតជាមានក្តីសុខនិងរីករាយជាខ្លាំងក្នុងនោះអង្គញារូបនេះក៏បានហៅម៉ាអ៊ីអ៊ីថាជាប្រពន្ធឡើងពេញមាត់ថែមទៀត។ ជាមួយនឹងការបង្ហាញភាពកក់ក្ដៅទាំងនេះអង្គញាយឹមតាស្រងក៏មិនភ្លេចនឹងជូនពរគូស្នេហ៍របស់ខ្លួននៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរដែរថាជូនពរឆ្នាំថ្មីអូនសម្លាញ់សូមឲ្យអូនមានសុខភាពល្អគ្រប់កិច្ចការងារដែលកំពុងធ្វើ សូមសម្រេចដោយបំណងមានសុភមង្គលក្នុងគ្រួសារជាមួយនឹងការចូលរួមត្រេកអរនឹងជូនពរពីសំណាក់មិត្តភ័ក្តិនិងអ្នកលេងបណ្ដាញសង្គមក៏មានការសរសើរថាអ្នកទាំងពីរពិតជាដៃគូដែលស័ក្តិសមគ្នា ងាកមកអ្នកជំនួយម៉ាក់អ៊ីអ៊ីឯនោះវិញក្រោយភ្ជាប់ស្នេហ៍ជាមួយអុកញ៉ាយឹមតាស្រង់ក៏បានសម្រេចបំណងរបស់ខ្លួនដោយបានចូលរួមថត MV នៅក្នុងបទចម្រៀងរបស់តារាចម្រៀងព្រាបស្វាត់នៅក្នុងផលិតកម្ម Galaxy ជាលើកដំបូងថែមទៀត។